អឺយេយើងឈប់កើតទុកណាទាំងអស់គ្នាត្រូវអត់ឈប់កើតទុកអឺថ្ងៃនេះខ្ញុំអត់មានហតប្រយទេបាទដោយសារតែខ្ញុំគិតថាវាភ្លៀងខ្លាំងពេកអញ្ចឹងទៅវាអាលុតហតប្រយអស់ចឹងបត់ជោក៏អត់មានដែរណាទាំងអស់គ្នាបាទតែមានព្រាននារីឲ្យទាំងអស់គ្នាអូខេ អូសូមឲ្យទាំងអស់គ្នាហូរឲ្យ tempo មួយមក Hey hey tempo tempo tempo tempo tempo tempo tempo tempo hey hey តើអ្នកគ្នា hey hey hey we hey អូនស្រីនឹងដើរទៅណាមើលចង់កែទុនបលែជីវ៉ា បងកូនមានសង្សារចូលមកនៅអោបជួយកែវ៉ាន់ដាអូនក៏ចៅអ្នកណាព្រោះតែយប់នេះអូននឹងក្រែខាងដៃវណ្ដាអូខេយើងជាគូពីបុពេសាបភ្លេងខ្មែរព្រោះតែចង់អានីមេភ្លេងថ្មីតែរមមិនហើយដីបើសិនជាហុយមែនក៏មិនតាមមកដែរ យើងហោបតែបន្តិចប្រពៃណីបើសិនជាស្នេហ៍បងអត់ចំកេះបងនៅស្រីហេចូលរៀងគួយក្បែរបងសិនមកលីងដាក់មកកែនឹងបងសិនគុំខ្លាញ់គុំខ្លាញ់បងមិនចិត្តអូខាឡាអូជាសុភីបរងមិនដឹងព្រៀបដោយវ៉ាន់ដាថាមកលីងដាក់មកកែនឹងបងសិនដាក់ដាក់ចាំមកកាន់តែមិនដាច់អូ baby អូគុំខ្លាញ់គុំធ្វើអូស្ញា like you are. Hey, hey, hey, hey. បងមិនទាន់មានសង្សារចូលមកណែវចង្កេះវ៉ាន់ដាមួយស្រីញញឹមគេតែស្គាល់ខ្ញុំតាមពោគេដាក់ជាមួយជាព្រៀនតាជំរាបខ្ញុំធ្វើបារោមានអាគមក្នុងខ្លួនមិនណាប់ទៅដៃអត់ទឹកហោ But baby I can make you but you need oh អូកយ៉ាងណាបែបមិន Jump when you bring jump like your song song Girlfriend Bunny hand Jump and then Tonight everything is so smooth Wow Oh God Look at her food I just want your love I don't want you to send me nude I'm a motherfucker gentleman Girl don't call me rude Don't jump it now Or you wanna rob me easy wanna smoke my dope okay get high with me យើងចង់បានមកខ្លួនច្រើនមកសង្កេតមួយនាទីកម្ពុជាធាមកចានោះ Hey later with me មកវិញគួយក្បែរបងសើក្រមកនេះដល់មកកាន់បងសើគុំខ្លាចគុំខ្លាចបងវាចិត្តអូក្រឡាគុំជាសុភីបរងមានមិនព្រិនវណ្ដាអូតាមមកនេះដល់មកកាន់បងសើដល់ដល់ចាំបងកាន់ឡើងបណ្ដាចេអូ baby អូគុំខ្លាចបងមកធ្វើអូនស្ញាញ់ អូអរគុណអរគុណធំធំទាំងអស់គ្នាអរគុណមិនអ្នកខាងក្រោយហូឲ្យមួយមើលខាងក្រោយ ខាងក្រោយស្ងាត់ដល់ហើយអូខេចាំជួបគ្នានៅថ្ងៃស្អែកបន្តទៀតប៉ុន្តែយើងនៅមានសិល្បករសិល្បករករណីច្រើនទៀតអត់តន់អត់តន់ថ្ងៃស្អែកវត្តដែរនៅមានមួយបទទៀតប៉ុន្តែអឺជាមួយ បារមីគ្រូយើងសូមបងប្អូនកុំតន់តាណាកុំតន់តាណាយើងនៅសល់បត់ច្រើនទៀតអូខេសន្យាមួយសិន សន្យាមួយសិនអូខេចាំជួបគ្នាទីទៀតអរគុណ